ជំរាបសួរបាទនេះមកពីធ្វើការវិញបាទប្រហែលជាម៉ោងម៉ោង6ម៉ោង6ល្ងាចបាទហើយជាម៉ោង6ល្ងាចហើយហើយមកដល់ក្នុងផ្ទះមើលក្នុងផ្ទះបងប្អូនសើតួតួតួតួពូតួតួសើតួតួគេខូចគេឯងចឹងណាព្រោះអាកញ្ចក់ស្ដើងអាអាតួតួស្រីថ្មីថ្មីហ្នឹងអា ហើយកាលណាខូចទៅថៃថៃគេអត់ធ្វើព្រោះហើយមួយយ៉ាងទៀតគេដឹងតែខ្ញុំចេះខាងនឹងតិចតួចគេឲ្យមកកមើលអានេះមួយ2 3 4បាទថ្ងៃមុនហើយបានធ្វើហើយបានធ្វើហើយមកគ្រឿងនេះអានេះធំណាស់អឺ50ជាងអិញមកដតដត តែមើលនេះធ្វើហើយហើយបាទធ្វើកែឆ្នៃទៅថាតើបានប្រើបាទបងប្អូនបាច់ទិញទេរបស់នៅនេះគេឲ្យឲ្យតែយើងចាស់បន្តិចតួចហ្នឹងហើយឲ្យតែយើងចាស់បន្តិចតួចណាអានេះធ្វើហើយបាទទុំធ្វើហើយដែរនៅមើលរាល់ថ្ងៃមិនបាច់ទិញបងប្អូនហើយដូចមួយញ៉េនេះអីសិតរបស់គេឲ្យហើយថ្ងៃហ្នឹងចាំមើលតនេទាំងតនេបន្តិចជប់ហ្នឹងចាំមើលខ្ញុំដោះមើលមួយសិនមើលអានេះមុនចោះ បាទមើលនេះមុនបើថាមើលទៅអាចធ្វើកើតក៏ធ្វើវាយើងមិនបាច់និយាយថាទៅទិញរបស់មកផ្លាស់ទេគាត់ថាកែឆ្នៃបើថាកើតយើងធ្វើវាបើតាមកើតទេគាត់ចោលបាទអាណាមកាត់គាត់ចោលតែប៉ុណ្ណឹងបើថាកញ្ចក់អត់ខូចយើងយើងទុកកញ្ចក់វាកញ្ចក់វាកែបានមានមានពួកអាបតកែបាទសិតតែរបស់គេឲ្យ គាំទៅទៀតច្រើនមុនធ្លាប់ទិញដែរតែពីទិញមករបស់ខ្ញុំខូចបាត់ហើយបាទស្ដាយលក់អេតចាយបាត់ទៅហើយក្រោយក្រោយខ្ញុំមកក៏សាកសិក្សាមើលថាអឺយើងគួរតែធ្វើវាសាកមើលយើងទៅជាងជាងអាំងស្អីមកចាប់ផ្លាស់ចាប់ផ្លាស់ទៅយើងកែច្នៃបានណាដូចញ៉ែអីហ្នឹងធ្វើឲ្យអស់ហើយហ្នឹងហើយតែរបស់គេឲ្យបងប្អូន កុំទៅខលបោះខូចខូចគេឲ្យណាខូចយកមកខ្ញុំចូលចិត្តណាស់ហើយយ៉ាងទៅខ្ញុំយ៉ាងដូចថាដឹងរឿងខ្លះខ្លះពាក់ព័ន្ធទៅរឿងជួសជុលអេເລັກត្រូនិកអញ្ចឹងពាក់ព័ន្ធទៅរឿងអេເລັກត្រូនិកអញ្ចឹងខ្ញុំក៏បានដូចថាកេះគៀវខ្លួនឯងទៅយើងមិនបាច់ទិញគ្រឿងម្ល៉េះទេឲ្យរបស់គេឲ្យធ្វើបានក៏ប្រើ ខូចថ្ងៃណាបោះចោលថ្ងៃហ្នឹងហើយបើថាធ្វើលេងបានហើយនឹងបោះចោលរកថ្មីមកទៀតបាទគេឲ្យខ្ញុំច្រើនបងប្អូននៅក្រោយទៀតនៅក្រោយក្រោយផ្ទះទៀតបាទនៅក្រោយទៀតអាណាធ្វើមិនបានយើងបោះចោលហើយដូចនៅនៅអាមសិនជាដែលថាចង្ហានគេប្រើទឹកប្រើអីហ្នឹងសិតតែគេឲ្យមកគេយកមកជួសជុលឥឡូវបើជាហឹមបាទ នេះតើតែគេឲ្យនៅនេះទៀតនៅក្រោយនេះទៀតកោរបស់របស់នឹងស្អីខ្លះទៀតអូនអើយពេញនឹងអស់នេះហាលផអាយអីនៅលើហ្នឹងហើយហើយចាំមើលខ្ញុំរើមួយរើនេះមួយអានេះសិនគេថាបើដកភ្លើងទៅភ្លើងចេញខ្ញុំសាក់ ព្រឹកមិញគេទុំឲ្យមកម្សិលដែរហើយពួកនេះគេឲ្យមក3 4ថ្ងៃហើយណាប្រហែលច្រើនថ្ងៃហើយដែរទេខ្ញុំស្អីមិនពេលវេលាមើលវាបងប្អូនតែនិយាយមើលឲ្យអស់ហើយអូសម្លេងល្អណាស់អាម៉ាក់នេះហ៎មានពីពីឈុតបាទអានេះអានេះ Sony ហើយនឹងធំបាសវាអាខ្មៅខាងនេះខាងនោះហើយនៅខាងនេះគឺបោះ Sony ហើយអានេះអានេះគេហៅស្អីគេ បើគេហៅតាមថៃភាសាអង់គ្លេសសើកែណាថៃគេហៅ Pavonia Pavonia ហ្នឹងអាហ្នឹងអ្នកពួកអាពណ៌សសទាំងអស់ហ្នឹងគឺបោះវាទាំងអស់បាទអ្នកច្រើនណាស់អានេះបាទធ្វើឲ្យអស់ហើយអាហ្នឹងចាក់ក្ដួងក្ដួងហ្មងទៅទួទួមើលនៅសល់4គ្រឿងហ្នឹងទុនរើវាបាទ បងប្អូនចាំមើលចាំមើលខ្ញុំបើកអានេះអានេះបើកហើយតែយើងមើលឃើញវាអត់មានអត់មានពន្លឺចេញមកតែការពិតកញ្ចក់វាចេញហើយបងប្អូនគ្រាន់តែអាគេហៅ backlight backlight ហ្នឹងគឺ ពន្លឺជះពីក្រោយខ្នងកញ្ចក់ហ្នឹងគឺរូបភាពវាចេញហើយតែពន្លឺជះពីក្រោយខ្នងមកដើម្បីចាំងចាំងរូបភាពជះរូបភាពមកហ្នឹងវាអត់ចេញពន្លឺវាអត់មានចេញអានេះងាយបំផុតបងប្អូនបើថាយើងអត់ អាអា backlight អា backlight វាខូច backlight គឺគឺពន្លឺជះពីក្រោយមកហ្នឹងវាខូចយើងយកពួក ampul LED ធម្មតាអីដាក់ពីក្រោយមកក៏បានដែរតែនេះខ្ញុំដោះមើលសិនគីឡូខ្សែភ្លើងអីរបូតអីអញ្ចឹងណាហ្នឹងហើយឲ្យចាំមើលមើលខ្ញុំបិទខ្ញុំបិទហើយខ្ញុំបើកសារថ្មីមិនដឹងបងប្អូនមើលឃើញអត់ទេតែខ្ញុំមើលឃើញយកពេលឆ្លោះទៅឃើញ ភ្លើងក្រហមបើកទៅចាញ់បងតែយើងមើលឃើញមើលឃើញព្រៀងព្រៀងតិចតិចតែមើលឆ្លងកាត់កាមេរ៉ាមើលអត់ឃើញបាទបងដោះវាសិន Thank you. ដឹងហើយបងប្អូនខ្ញុំមកខ្ញុំនេះដោះកាមេរ៉ាទៅថតឲ្យចិត្តខ្ញុំខ្ញុំមកពេលស្អីអានេះបងប្អូនអានេះគឺខ្សែនេះគឺជាខ្សែរូបភាពបាទខ្សែរូបភាពចូលទៅកញ្ចក់ត្រង់គឺរូបភាពមានបាទរូបភាពមាន ហើយខ្សែបែកឡាយគឺចង់និយាយថានិយាយខ្លីៗគឺខ្សែពន្លឺខ្សែពន្លឺគឺនេះអានេះខ្សែពន្លឺហើយមិញខ្ញុំឆែកមើលខ្ញុំឆែកមើលទៅយោតនេះអត់ភ្លើងអត់ធ្វើការទេគឺឆ្លងកាត់យោតនេះសិនអញ្ចឹងខាងក្រោមតែមានបញ្ហាទេដែលតែមានអីខូចដែរព្រោះវាអត់បញ្ចេញភ្លើងទៅ LED ទូទូហ្នឹងគឺប្រភេទទូទូ LED បងប្អូនបាទខ្ញុំមិនចេះតិចតួចមិនថាចេះអីច្រើនទេអាចកែច្នៃបានអាចដឹងជួសជុលបានតិចតួចហើយបើតែជាងមកជាងហ្មងគេចាប់ផ្លាស់ចាប់ផ្លាស់អាហ្នឹងគេថាជាងមិនជួសជុលផងឥឡូវពួកអានេះអា board នេះ switching នេះគេហៅ board switching នេះបាទ board power supply នេះអាហ្នឹងឈុតហ្នឹងទាំងអស់ដើម្បីចាយភ្លើងទៅ board រូបភាព board នេះទាំងអស់ហ្នឹង ហើយបានវាចេញជារូបភាពមកចូលទៅឲ្យកញ្ចក់បាទចេញជាសេវាអ្វីមួយរបស់វាហ្នឹងតែពួកអាបតកញ្ចក់នេះទាំងអស់នេះគឺវាធ្វើតួនាទីខាងប្រែសេវាអីចេញពីបតនេះទៅដើម្បីរៀបរៀងឲ្យចេញជារូបភាព ជាក្របរូបភាពបាទគឺអាហ្នឹងហ្នឹងហើយតែអានេះចេញហើយអានេះអត់មានបញ្ហាទេធ្វើការបានល្អ តែពលឺអត់ចាញ់គឺអានេះហ្នឹងហើយឈុតហ្នឹងហើយពលឺអត់ចាញ់ទេចេះតែកាន់កាន់ដកភ្លើងហ្នឹងដកហើយភ្លើងឆក់ដូចថ្ងាងាប់បាទមិនងាប់នឹងអា COVID-19 នេះងាប់ដល់ភ្លើងឆក់ឥឡូវ COVID-19 កំពុងខ្លាំងបងទៅណាមិនបានបងប្អូននៅផ្ទះចេះធ្វើពេចបងផ្ទះទេគេមិនអោយចេញណាទេឥឡូវ14ថ្ងៃបាទគេចាំមើលអាការៈអាមេរោគ COVID-19 ហ្នឹងទៅហើយយើងជ្រៀតពេលវេលាធ្វើការផ្ទះហើយចាំមើលថ្ងៃស្អែកថ្ងៃទឹកបាទម៉ាស៊ីនបោកអាវដឹងមិនបាច់ទេនោះចង់ដោះម៉ាស៊ីនបោកអាវដែរស្អែកបាទអត់ទៅបើកបើកហាងសំណាងឯងគេមិនទាន់គេមិនទាន់ប្រាប់ឲ្យបិទហាងម៉ូតូបងប្អូននេះខ្សែនេះគឺវាចូលទៅណាតាមនេះនេះនេះនេះនេះនេះ ចូលទៅកន្លែង full LED មកហ្នឹងហើយនេះអំពូល LED អាម៉ាក់ហ្នឹងម៉ាក់អី Skywood Skywood អញ្ចឹងណាខ្ញុំហៅតាមតាមសំនៀងថៃណាមកថាសាអង់គ្លេសសើបកែផង Skywood អញ្ចឹងណាពួកគេហៅ Skywood ណាមើលម៉ាក់បន្តិចហ្នឹងហ៎ Skywood ដឹងយ៉ាងអត់ទៅប្រកែខ្មែរគេឯងដែរតែមិនប្រកែភាសាអង់គ្លេសមកទេនៅស្រុកគេយូរទៅគាត់ភ្លើទៅភ្លើទៅទៅអ្នកអាហ្នឹងអាចមិនខ្ញុំដោះបត់ហ្នឹងមក សាច់ទៅក្បាលវល់វាចូលស្រួលមកស្រួលចាប់ស្រួលស្រួលព្រឹងឆក់ទៀតនេះឃើញទេបង LED LED នេះទូទូនេះគេជួសជុលហើយមកគេជួសជុលហើយនេះគេធ្លាប់ធ្វើមកសាហើយអានេះដឹងឆេះហើយមិនវាហៅស្អីទេភាសាជាងខ្ញុំមិនជំនាញខាងនឹងបងតែអាចដឹងដោះទៅទៅរកទិញមកដាក់បានយកស្អីអាចដឹងថាវាធ្វើការមិនអាចដឹងតិចតួចបើមិនប្រកែអីហ្មងណា ធ្វើជាងម៉ូតូទោះបីយ៉ាងណាក៏អាចស្គាល់ពួកហ្នឹងដែរពួកក្នុងម៉ូតូក៏មានដែរពួកហ្នឹងអីវាធ្វើជាដំភ្លើងរបស់វាអាប្រព័ន្ធប្រព័ន្ធវិជាក្នុងគ្រឿងសិនអីគឺមានពួកហ្នឹងទាំងអស់យើងត្រូវអាចដឹងតិចតួចពួកយល់ពួកអីដែរបាទណែជើងអាកន្លែងដតមិញគឺកន្លែងនេះដតតាខ្សែនេះ សារ LED ណាមើលទៅច្បាស់បន្តិចហ្នឹងហើយដែរវាប្រាប់ថា LED បោកបោក LED ដកអញ្ចឹងហ្នឹងជើងពួកហ្នឹងហើយភ្លើងអានេះបងប្អូនខ្ញុំធ្លាប់ធ្វើខ្ញុំធ្លាប់វាស់មើលភ្លើងវាចេញ49វ៉ុល49វ៉ុលភ្លើងភ្លើង DC ណាដើម្បីបញ្ជាទៅក្នុង LED ហើយទៅចិញ្ចឹម LED ក្នុងកញ្ចក់ណា ជើង6ណាហ្នឹងហើយបើថាចាំមើលបើថាខ្ញុំទិញមកដាក់ហើយបើថាវាខូចច្រើនវាបើថាខូចតែមួយគ្រាន់ណាបើវាខូចតែហ្នឹងមួយគ្រាន់ហើយបើថាខូចច្រើនខ្ញុំមានគេមានគេមានកន្លែងគេនៅហាងអនឡាញហ្នឹងគេមានលក់អាសម្រាប់គេហៅបតបតអីឃ្លីបមុនខ្ញុំមានដែរខ្ញុំមានតែខាងក្នុងឃ្លីបមុនខ្ញុំប្រាប់ថា ទូទូខូចកំចោលយើងយកមកកែបានហ្នឹងគឺពួកអាហ្នឹងអីបត់ពួកអាហ្នឹងអីយើងចោលទាំងអស់សុំតែកញ្ចក់នៅល្អសុំតែត្រង់ល្អតែប៉ុណ្្នឹងទេខ្ញុំកែបានបាទធ្លាប់មើលคลิปគេទៅសាកមើលមើលធ្វើបានដែរចង់ឆ្ងល់បាទធ្វើតាមគេទៅកុំទៅពិបាកពេកបានមិនបានគាត់ចោលអានេះចាំផ្លាស់មើលចាំយកមកផ្លាស់មើលទៅទិញមកផ្លាស់មើលតែទៅណាមិនរួចទៀតឡើយចាំរកអាចាស់ចាស់ក៏បានដែរ ដែរក្នុងគ្លីបនេះมันអាចតន់ទេយកមកផ្លាស់មើលហើយឆែកភ្លើងចេញចូលបាទធ្វើការបានល្អបានបានអានេះភ្លើងចេញមកទៅចិញ្ចឹម LED ហ្នឹងបានភ្លឺវិញតែរូបភាពរូបភាពវាចេញហើយរូបភាពណាណានេះវាអត់ចេញនៅនេះហៅអីទេគេទេណាតែសាច់ទៅវាទេហើយយើងដឹងថាណាធ្វើការខាងស្អីបាន អត់ដឹងទ្រឹស្ដីខាងជាងអញ្ចឹងពិបាកដែរអាមនុស្សស្រាវជ្រាវខ្លួនឯងមិនបានទៅរៀនមកផងធ្វើមិនតែខ្ញុំអាចកែច្នៃបានបានព្រោះអានឹងបើថាខ្លាំងខ្លាំងវត្តចោលទាំងអស់យកតែបច្ចកកែមកបើថាយើងផ្លាស់អានេះហើយវានឹងចេញទៀតបើថាអស់លទ្ធភាពខ្ញុំតែជាងគេផ្សេងគេជួសជុលបានតែខ្ញុំនិយាយថាអស់លទ្ធភាពហើយអញ្ចឹងខ្ញុំទៅសាងពួកអា គេហៅ bot backlight bot backlight ដូច clip មុននឹងធ្វើហ្នឹង bot backlight ហ្នឹងប៉ាន់ពីធ្នាប់ហ្នឹងប្រហែលមួយឆ្អែមបាទយកមកតបាទតភ្ជាប់នៅខ្សែនេះតភ្ជាប់អាហ្នឹងហើយខ្សែខ្សែម្ខាងទៀតយើងទៅរកអាភ្លើងដណាដែរដែលភ្លើង12វ៉ុលនៅចំណុចណាក៏ដោយឲ្យចេញមក12វ៉ុលទៅតបញ្ចូលទៅក្នុង board backlight ហ្នឹងប្រើបានហើយកុំទៅខលបាទ បាទអញ្ចឹងមានន័យថាคลิปនេះខ្ញុំសូមបញ្ចប់ប៉ុណ្ណេះសិនបងប្អូនហើយកុំភ្លេចចុចមេដាយមួយ Subscribe អីតិចតួចទៅណាបងប្អូនបើថាមានប្រយោជន៍ឬគ្មានប្រយោជន៍អាហ្នឹងបើថាយើងបើថាគ្មានប្រយោជន៍ទេក៏មកចុចក៏បានដែរបាទបើថាបងប្អូនគិតថាអឺមានប្រយោជន៍តិចតួចបាទចុច Subscribe និយាយអត់ត្រូវ Subscribe ទៅបាទហើយកុំភ្លេចចុចរូបកណ្ដឹងផងបាទសូមអរគុណច្រើន ជំនាញជំនាញមិនមានភ្លេចផ្លែកផ្លែកលេងនេះលេងនោះមកចែកម្លេចបាទបងប្អូនសូមអរគុណច្រើន